អឺស្មាសុំអត់អានឈ្មោះឲ្យអ្នកសួរនេះនិយាយពីប្តីមិនដឹងថាប្តីនឹងនៅក៏អត់ទេខ្លាចប្តីគាត់លឺទៅគាត់ចិត្តអន់ដាក់ថាខ្ញុំកណា ពិតជាអភ័ព្វណាស់កើតមកក្នុងត្រកូលអ្នកមានតែបានប្តីរូបមិនស្អាត ហើយជាអ្នកក្រទៀតសំខាន់បំផុត គឺក្រហើយខ្ជិលទៀត តើនេះជាបាបកម្មអ្វីទៅអឺយើងសួររាល់តានឹងសួររាល់តាកន្លែងអន់ចិត្តណាចុះយើង សម្រេចចិត្តដំបងហេតុអីបានយើងសម្រេចចិត្តថាត្រូវយកគាត់ ឬក៏ជាការទុកដាក់របស់ឪពុកម្ដាយ ហើយម្យ៉ាងទៀតបើយើងគិតថាទៅមុខជាមួយគ្នាមិនរួចទេណាត់គ្នាទៅយើងបែកគ្នាទៅនៅក្រមទុកក្រមថ្លើមស្អីហ្នឹងហើយបើថាយើងឯងក្រក់ក៏ក្រក់ចោះអីក៏អីចោះហើយយើងដើរតួជាភរិយាល្អទៅអ្នកស្ទួយ គ្រួសារដូចរឿងនាង ពៅនឹង កំជិលសពជាតិត្មងទៅហ្នឹងហើយកំព្រៀបក៏កំព្រៀបតែព្រៀបមួយគេយើងកើតទុកលើឥឡូវគាត់ខណ្ឌរូបមិនស្អាតអីគាត់ខណ្ឌខ្ជិលតែគាត់ដូចមិនតាន់ទៅធ្វើអីអាក្រក់ទេនៅល្អដែរយ៉ាងហោចចេះមើលកូនមកខ្ជិល ហ្នឹងហើយមានរឿងល្អច្រើនទៀតដែលអាចនៅ មានមិនលេងលបែងណាមិនផឹកស្រាមិនសវឹងមកវ័យវ័យមកមកដល់វ័យធ្វើបាបប្រពន្ធបើយើងចេះសម្លឹងមើលអាកន្លែងល្អនៅ ល្អមកកកោកតែបើយើង សម្លឹងអាកន្លែងខ្ជិលហើយនឹងរូបអាក្រក់ហើយក្រហ្នឹងអង្គដេកអន់ចិត្តរាល់ថ្ងៃ ដោះវាមិនរួចឬក៏បែកគ្នាហើយឬក៏នៅមួយគ្នាអាត្មាមិនដឹងដែរណាមិនឃើញបញ្ជាក់ព្រោះខាងតែបើសិនជានៅជាមួយគ្នាដល់ឡើយហើយគិតថាបន្តទៅមុខទៀតយើងនិយាយដាស់តឿនគ្នាដោយល្អទៅបើដាស់តឿនបានទេហើយនៅតែគិត ថាត ទៅជាមួយគ្នាទៀតគិតថាតើអញត្រូវធ្វើអីត្រូវធ្វើអីមួយប្តីខ្ជិលអញ្ចឹងណាទូនាទីអញត្រូវធ្វើអីបើធ្វើទៅមើលទៅតស៊ូមិនរួចទៅអឺបែកគ្នាហ្មងណា កុំទ្រាំអាទ្រាំហ្នឹងកើតទុកងល់ស្លាប់ខ្លួនទៀតលើដល់យល់បានយើងអាចដើរដោយក្លាហានជីវិតនេះវាខ្លីអាវាមិនយូរម៉ានទេខ្ញុំធ្វើឲ្យជីវិតនេះអាប់អួរពេកយើងអ្នកសម្រេចចិត្តឲ្យយើងធំធំអស់ហើយចាស់ចាស់អស់ហើយវាមិន មានអីប៉ិនខណ្ឌថាបើយើងគិតថាំងគាត់នេះមិនកើតទេអញត្រូវលែងទៅយកមួយទៀតអាកំណត់ហ្នឹងក៏មិនសូវល្អមែនដែរមិនប្រកាសថាយើងទៅជួបអ្នកថ្មីនឹងល្អជាងហ្នឹងទេជាងការមនុស្សម្នាក់ហ្នឹងជួបយើងខ្ជិលដល់ជួបអ្នកផ្សេងអាសាក៏មានដែរចុះឡើងយ៉ាងយើងវាខ្វះបច្ចេកទេសប្រើគាត់វាអាចចឹងដែរណាខ្វះបច្ចេកទេសប្រើគាត់អឺ មាន ថ្មលឺញោមជាងគាត់និយាយប្រាប់ គ្រួសារមួយហ្នឹងនិយាយពីគាត់ចេះចេះប្រើប្តីប៉ុន្តែមិនមានអារម្មណ៍ថាប្រពន្ធប្រើអាហ្នឹងប្រពន្ធប្រសពហ្នឹងចេះ10មិនស្មើប្រសពមួយនិយាយពីជាធម្មតាមនុស្សប្រុសហ្នឹងតែចេញទៅណាមកណាហ្នឹងវាចេះតែខលឯនេះខលឯនោះគាត់ថាដើរជាមួយគាត់នឹងអត់សោះហ្មងអត់ អត់ស្រួលខ្លួនប្រពន្ធទេមកប្រពន្ធនឹងមានប្រាប់ទៀតបងឯងអត់ស្រួលខ្លួនតើឲ្យគេកោះខ្យល់អីទៅជាងទៅកន្លែងគេកោះខ្យល់ហ្នឹងឲ្យទៅគេកោះក៏អត់ហ៊ានទៅទៀតអត់ឲ្យប្រុសប្រុសគ្នាឯងកោះចឹងទៅអត់ទាំងចូលកន្លែងហ្នឹងទៀតប្រពន្ធហ្នឹងជាតែទឿនបងឯងតែខ្ញុំមិនប្រកាន់ឲ្យតែប្រកាន់ខ្លួនអីឲ្យគេកោះខ្យល់ឲ្យទៅកុំឲ្យឈឺនៅថ្ងៃខ្ញុំមើលវាមិនដឹងអីអីណាណីកាន់តែអញ្ចឹងកាន់តែលែងចូលអឺ ហើយគាត់ក៏ឆ្ងល់ដែរឆ្ងល់ថាហេមានប្រុសអញ្ចឹងដែរណាហើយវាលបកខាត់ដែរណាអឺអាហ្នឹងវាឆ្ងល់ហ្នឹងហើយដល់អញ្ចឹងទៅគាត់ទៅលេងដល់ផ្ទះដល់អីប្រពន្ធនឹងឆ្លាតមែនឆ្លាតតាមពិតគាត់ចង់ឲ្យប្តីហ្នឹងដងទឹកមក តែក៏អត់ប្រើគាត់ថាបងទៅងូតទឹកខ្ញុំដាំបាយចិត្តឆ្អិនចាំមកវិញចាំហូបបាយជុំគ្នាអើបើបងទៅងូតទឹកយកធុងទៅផងអត់ប្រើឯណាអត់ប្រើថាបងឯងដងទឹកឲ្យខ្ញុំមកធុងផងអត់អត់ប្រើពាក្យចឹងទៀតឆ្លាតគាត់ថាបើបងទៅងូតទឹកយកធុងទៅផងគាត់ហីគាត់ឯងឆ្លាតមែនណាចេះចេះប្រើមនុស្សដោយដោយមនុស្សនឹងមិនមានអារម្មណ៍ថាគេប្រើអញហ្នឹងហើយ ចេះប្រើមនុស្សដោយមិនឲ្យមនុស្សមានអារម្មណ៍ថាប្រើចឹងបានមโนគុំគេហៅមโนគុំនឹងសំខាន់ណា សំខាន់ណាហ្នឹងព្រោះអាត្មាក៏ធ្លាប់ចូលមโนគុំគេប្រហែលដងដែរដូចកាលជួបគ្រូបរទេសមួយនៅភ្នំពេញហ្នឹងធ្វើរហូតដល់យើងទៅធ្វើការឲ្យគាត់អត់មានអារម្មណ៍ថាគាត់ប្រើយើងប៉ុន្តែដល់ពេលឈប់បានក៏លេចមើលក្រោយថាឯងត្រូវគេប្រើសោះ ប៉ុន្តែពេលនោះបានគេប្រើអរគុណគេទៀតណាខ្លាចតែគេអត់ប្រើតែមិនជាការបោកប្រាស់មិនជាអានេះជាហៅថាសិល្បៈជាសិល្បៈសិល្បៈអត់អត់អីអត់អីហ្នឹងហើយ អឺចិត្តខឹងច្រើនបណ្ដាមកពីអ្វីជួយពន្យល់ផងស្អីក៏ដោយតែសំវាច្រើនហើយហ្នឹងហើយតែកាលណាសន្សំវាទៅជាច្រើនអឺក្នុងពាក្យធោះហៅថាតោសច្ឆេយតាតោសច្ឆេយតាហ្នឹងមានប្រកដី ជាអសៀស្រ័យហ្នឹងសំរឿងសំរឿងទុកក្នុងចិត្តទោះនិយាយមិននិយាយអីទៅនេះទៅ នោះ ទៅនេះទៅនោះ កុំភ្លេចណាអាទើសបន្តិចហ្នឹងវាសំទុកក្នុងចិត្តបន្តិចបន្តិចបន្តិចបន្តិចបន្តិចបន្តិចយូរទៅមួមងកើតរោគចិត្តមនុស្សចឹងចឹងប្រកែសំរោគទើសច្រើនថ្ងៃថ្ងៃក្រោយកើតរោគចិត្តសរសៃប្រសាទមកពីអីមកពីទើសនេះទើសនោះទើសនេះទើសនោះអាហ្នឹងហៅថាតោសច្ឆេយតាអត់ដែល free ចិត្តហ្នឹងអត់ដែលធ្វើឲ្យចិត្តមានសេរីភាពឲ្យចិត្តហ្នឹងវាមានមេត្តាចិត្តហ្នឹងវាតិចតែចឹងទៅចិត្តហ្នឹងវាក្តៅរហូត ដល់ក្តៅរហូតទៅប៉ះបន្តិចទៅវាក្តៅស្រាប់ហើយប៉ះបន្តិចឆេះបន្តិចឆេះដូចម៉ាស៊ីនដូចដែកអញ្ចឹងណាវាវាសន្សំឲ្យវាក្តៅស្រាប់ហើយដល់ប៉ះសាំងបន្តិចឆេះបន្តិចឆេះអាចិត្តប៉ះញើប៉ះញើដោយសារអីវាសន្សំវាសន្សំបន្តិចម្ដងបន្តិចម្ដងរឿងតិចតួចក៏បោបាច់ដែរណាទៅនេះទៅនោះទៅនេះទៅនោះថ្មមើលរហងៃមនុស្សរោគចិត្តច្រើនជាពិសេសអ្នកឡាយតាមហ្នឹងមើលចេញមក មានតែប្រមាណរឿងដែលសម្បូរមួយប្រឈួលកិលេសខាងរាគៈទៅមួយប្រឆេះខាងកំហឹងទៅបើមនុស្សមិនក៏ប្រឆេះគេកើតថាមកពីរោគចិត្តខ្លួនឯងវាអញ្ចឹងណាណាដូចល្ងាចមិញអាត្មានិយាយពីរឿងហៅគ្នាអីចឹងយើង វា បាត់ពាក្យសម្ដីល្អល្អអស់ហើយអ្នកខ្លះហ្នឹងចេញមកការពារវប្បធម៌ប្រពៃណីប៉ុន្មើពាក្យអា ដឹងរសាស្អីចេញមកអាមឹងឯងហងឯងអាចេះអាចុះវប្បធម៌ខ្មែរណាអញ្ចឹងប្រពៃណីវប្បធម៌ខ្មែររបៀបសគោរពគ្នារបៀបហៅគ្នានឹងចាស់ចាស់យើងបរៀនមកគោរពចាស់ព្រឹទ្ធាចារគោរពស្អីស្អីហ្នឹងអាសរបស់ខ្មែរដែលមានខ្មែរយើងគ្រាន់តែហៅចំឈ្មោះហ្នឹង យើង feel ថារៀងឆ្លើយបាត់ហើយមិនបាច់ដល់អាមីងឯងមីអីចឹង អាកចាស់មានកចាស់អាតងោលអីចេះចុះហ្នឹងហើយយើងច្រឡំថាយើង អ្នកការពារវប្បធម៌ខ្មែរអីចឹងការពារអីចឹងឃើញទេសិតតរោគចិត្តដែរមនុស្សនឹងក្តៅរហូតក្នុងចិត្តនឹងក្តៅរហូតថ្ងៃក្រោយមានអាលេបថ្នាំសរសៃប្រសាទទេវាក្តៅរហូតចឹង តោសច្ឆេយតាណាតោសច្ឆេយតាសំរឿងរឿងខ្លះបើវាមិនមែនថាយើង skip គ្រប់តែរឿងទេរឿងដែលគួរគិតអាហ្នឹងចាំយើងគិតគិតទៅវាបានប្រយោជន៍គិតទៅវាអាចកែប្រែមនុស្សបានអាហ្នឹងយើងគិតបើរឿងខ្លះក៏នឹងមិនទៅត្រូវចិត្តយើងឲ្យតែវា មិនសមបំណងខឹងតែរហូតអញ្ចឹងដល់ខឹងវាអត់បានខឹងនឹងទៅនរណាទេខឹងមិនសមទុកក្នុងចិត្តយើងហ្នឹងយូរយូរវាដុតតែចិត្តខ្លួនឯងហ្នឹងដូចព្រះ ព្រមគ្រូព្រះអង្គត្រាស់ឲ្យថាច្រេះវាកើតពីដែកណាវាស៊ីដែកនឹងតិចច្រឡំថាច្រេះកើតដែកយើងទៅទៅទៅស៊ីដែកផ្សេងទៅដូចអ្នកខឹងអាត្មាទាំងឡាយហ្នឹងតិចអាត្មាបានទៅក្តៅជាមួយទៅអត់អានិយាយឲ្យបិទឡាយទៅធ្វើការងារផ្សេងអ្នកខ្លះពងយកបោះអាត្មាទៅស្ដាំពងក្តៅអឺអ្នកក្តៅធ្វើម៉េចបើអាត្មាបិទបាត់ហើយអាត្មាអត់ឃើញផងអ្នកក្តៅយ៉ាងម៉េចអាហ្នឹងរឿងរបស់អ្នកអញ្ចឹង ជួនកាលម៉ោងខុសគ្នាទៀតថ្ងៃសុកអីអាត្មាតាឡាឲ្យបិទឲ្យសឹងបាត់ឲ្យនោះយកទៅបរិយាយយកទៅនិយាយពងក្តៅនោះនោះអាហ្នឹងក្តៅទៅហើយអាត្មាដេកលក់បាត់អីហ្នឹងមានស្អីអត់មានចិត្តក្តៅរបស់អ្នកហ្នឹងមកក្តៅដល់អាត្មាអត់ទេឆេះតាណាវាខ្ទេចតានឹងវាអត់មានឆ្លងភ្លើងអីទេអាហ្នឹងរៀងរៀងខ្លួនតាហ្នឹងហើយ យើងប្រឆេះគ្នារាល់ថ្ងៃដូចពាក្យសម្ដីអីហ្នឹងឲ្យតាឲ្យតាមិនពេញចិត្តខ្ទាស់គំនិតគ្នាចេញអាចេញហែងមឹងមកអើនឹងមិនរោគចិត្តស្អីគេរោគចិត្តតោសៈហ្នឹងរោគចិត្តកោធម្មតកោឈួតព្រោះកោធៈសក្តីក្រោតហ្នឹងធ្វើឲ្យមនុស្សคล้ายជាយៈคล้ายជាមនុស្សសាហាវคล้ายជាចេញពាក្យអាក្រក់អាក្រក់ពីមាត់មកអត់ចេះខ្មាស់ណា ហើយដល់យើងរករឿងទៅថាអាបំពើអញ្ចឹងហៅអាហៅអីណាគិតតិចទៀតទៅបានដឹងថាអ្នកគ្មានសេចក្តីល្អក្នុងចិត្តទេអំពើដែលអ្នកដតីដែលកំពុងតែជេរហ្នឹងណាដែលអ្នកកំពុងជេរកំពុងហៅអាធ្វើហ្នឹងណាมันប្រកាសថាពុកម្ដាយរបស់អ្នកមិនធ្វើទេចុះបើអំពើហ្នឹងវាធ្លាក់លើឪពុកម្ដាយរបស់អ្នកហើយធ្វើអំពើដូចគ្នាអញ្ចឹងយើងថាមនុស្សឲ្យតែធ្វើអំពើអញ្ចឹងសមជេរសម សំប្រមាទសំមើងាយសំជេរបចោចោពិតទេថាពុកម្ដាយរបស់អ្នកមិនធ្វើអំពើដូចគេនោះបើអ្នកមិនមាន ការលំអៀងមែនបើសិនជាពុកម្ដាយរបស់អ្នកធ្វើអំពើនឹងដែរហើយអ្នកជាបេះដូងសុចរិតមិនលំអៀងជេរគាត់ចឹងដែរទេបើមិនហ៊ានជេរទេអ្នកឯងលំអៀងទេចិត្តខឹងស្អប់ទេ អាហ្នឹងហើយដែលមិនស្គាល់ចិត្តខ្លួនឯងហើយច្រឡំថាខ្លួនឯងជាមនុស្សល្អទៅកំតិចមនុស្សអាក្រក់នឹងមើលបងប្អូនយើងផងមើលពុកម្ដាយយើងផងតើមានអំពើហ្នឹងកើតឡើងលើគាត់ទេដូចដូចប្រហែលប្រហែលអ្នកដតីដែលយើងជេរហ្នឹងណាប្រហែលប្រហែលហ្នឹងមានទេឬក៏យើងកើតពីព្រះអរិយណាឬក៏យើងកើតពីពូជទេវតាកើតពីមនុស្សសាមញ្ញដូចតែគ្នាហ្នឹង មិនក៏មនុស្សខ្លះយើងជេរកើតមនុស្សខ្លះធ្វើអំពើដូចគ្នានឹងយើងជេរអត់កើតមិនព្រោះការលំអៀងរបស់យើងមិនរោគចិត្តអញ្ចឹងបើខ្វះការសិក្សាពីចិត្តខ្លួនឯងពិនិត្យតែមើលចិត្តអ្នកដតីនឹងរោគចិត្តហើយព្រោះចិត្តខ្លួនអត់បានព្យាបាលហ្នឹងហើយមិញថ្មឆ្លើយតបទៅ សំណួរថាធ្វើម៉េចឲ្យ គេគិតដល់យើងហ្នឹងវាអានឹងរឿងខាងក្រៅបាទខាងក្រៅ អឺយើងថាប្តីនឹងមិនគិតកូនប្រពន្ធមកពីកូនប្រពន្ធនឹងពិបាកអីចេះចុះវាមិនត្រូវជាងការត្រូវអស់ហើយប៉ុន្តែជាងការប្រពន្ធនឹងល្អពេកទៅប្តីគ្មាន សំណាង បានប្រពន្ធល្អក៏មានដូចរឿងអឺមហោសតនាងឧត្តមពោដែល ជាកូនស្រីដ៏ស្រស់ស្អាតនិងមានលក្ខណៈស្ត្រីពេញលេញរូបក៏ស្អាតសម្រស់អីនឹងពាក្យសម្ដីចរិតលក្ខណៈនឹងសមជាស្រីពេញលក្ខណៈជាស្រីល្អហើយអឺឪពុកនាងនឹង មានសិស្សម្នាក់រៀងអត់ស្អាតទេរៀងកតុកតុកប៉ុន្តែគ្រាន់តែចេះបំរើ គ្រូនឹងល្អអញ្ចឹងទៅក៏គ្រូនឹង ស្រឡាញ់ចង់លើកកូន ស្រីឲ្យអីនោះអត់ស្រឡាញ់ទេប៉ុន្តែគោរពគ្រូក៏យកទៅតាំងពីរៀបការជាមួយ គ្នាអត់ហ៊ានប៉ះគេទេបើថាប្រពន្ធដេកលើគ្នាឯងចុះមកដេកមិនដេកដេកលើ floor ទៅក៏ដេកលើសាឡុងលើអីចឹងទៅអត់អត់ប៉ះអីមិនប៉ះនឹងមកពីម៉េចមកពីប្រពន្ធនឹងអាក្រក់ថតទេដូចចាញ់ច្រាប គេដល់មក រឹករាសីវាមិនដល់គេមើលទៅឯងវាដល់ដេញក្អែកទៅក្នុងវងហងអញ្ចឹងហ្នឹងសំបោពីប្រពន្ធមិនប្រពន្ធល្អមួយយាតក៏ល្អរូបកាយក៏ស្អាតប៉ុន្តែឯងហ្នឹងវាដូចមិនហ៊ានប៉ះគេប៉ុនវាមិនដល់ណាវាមិនត្រូវ បានរបស់ល្អអញ្ចឹង ចឹងទៅវាធុញធាប់អូយធុញធាប់នៅចិត្តប្រពន្ធហ្នឹងអ្នកផ្សេងគេមើលមកថាគាត់មានសំណាង បានប្រពន្ធលោកគ្រូតែប្រុសប្រុសទៅរៀនជាមួយគ្នានឹងគេប្រាថ្នាអត់បានក្នុងនិគមជនបទអីនឹងប្រាថ្នា នាងនឹងធ្វើប្តីអត់បានគាត់នឹងមានឱកាសថាត្រូវបានវាទៅជាប្រើអត់កើតវាអត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់របស់ល្អណា អឺដល់ចឹងទៅក៏មានលេះធ្វើម៉េចដើម្បីគេចពីប្រពន្ធហ្នឹងរបៀបថានាំប្រពន្ធទៅមើលអើទៅលេងឪពុកម្ដាយឲ្យឪពុកម្ដាយស្គាល់ប្រពន្ធហ្នឹងស្គាល់កូនភាសាទៅដល់តាមផ្លូវព្រៃជ្រៅទៅក៏ឲ្យប្រពន្ធហ្នឹងឡើងបេះផ្លែឈើឃ្លានហើយរកវិធីរត់គេចពីប្រពន្ធ ដល់ពេលពូននឹងឡើងបេះចឹងទៅឲ្យឡើងឲ្យពោះបន្តិចទៀតខ្លួនឯងយកសិលបលាមកស្រះគល់ដើមឈើហ្នឹងឬក៏រត់ចោលនាងចុះមកវិញអត់រួចនឹងចុះមកមើលអត់រួចក៏នៅលើ នឹងទៅបេះផ្លែឈើផ្លែអីបរិភោគលើនឹងទៅកប់ជួនស្អែកឡើងពរាជា ហើយនឹងព្រះមហោសត្វលោកដើរពពាតព្រៃក៏ឃើញទៅ ដល់ឃើញទៅសាកសួរអីសពគ្រប់ចឹងទៅក៏ដឹងថានាងនេះមានបុណ្យល្អណាហើយនៅបរិសុទ្ធល្អបានទៅជាមហេសីរបស់ស្ដេចទៅឃើញណាព្រោះថាប្តីនឹងរត់ចោលដោយសារប្រពន្ធមិនល្អថាអត់ទេជួនកាលល្អពេកឯងវាគ្មានសំណាងប្រើអញ្ចឹងបានមកសរុបមកវិញថា បើគេបោះយើងចោលយើងកុំបោះខ្លួនឯងចោលហ្នឹងហើយគេបោះយើងចោលព្រោះជាងកាលវាយើងគិតថាយើងល្អហើយប៉ុន្តែគេមើលមកយើងវាមិនឃើញល្អដូចយើងគិតហ្នឹងអញ្ចឹងបើគេបោះយើងចោលហើយសំខាន់យើងកុំបោះខ្លួនឯងចោល អ្នកដតីគេមានសិទ្ធិរបស់យើងចោលអ្នកណាក៏ដោយក្នុងលោកនេះអ្នកណាក៏ដោយក៏មានសិទ្ធិរបស់យើងចោលដែរក៏មានសិទ្ធិឈប់រាប់អានយើង មានសិទ្ធិឈប់សរសើរយើង មានឈុតសិទ្ធិឈប់អឺចូលចិត្តយើងគេមាន សិទ្ធិកំហាមសិទ្ធិគេទាំងអស់រួមទាំងបងប្អូនបកើតទៅទៀតនិយាយអស់ទៅ បើថាបៀតបៀនដោយ កាយដោយអំពើហិង្សាអីទៅអាហ្នឹងយើងមិនសុខកាយមិនសុខចិត្តទេយើងដោះស្រាយទៅបើត្រឹមតែមកផ្លូវចិត្តទេយើងល្អហើយគេបោះចោលទៀតអាហ្នឹងមិនដឹងពីណាអ្នកខាតទេមើលទៅគិតមើលមនុស្សបោះចោលរបស់ល្អរបស់ល្អអ្នករង ទុកឬក៏មនុស្សអត់លៀបអត់សំណាងនឹងជាអ្នក ជាអ្នកខ្វះបុណ្យដើម្បីទទួលនៅរបស់ល្អដោយរឿងដែលអាត្មាលើកឡើងហ្នឹងបរោះជាប្តីហ្នឹងរត់ចោលអានោះមកពីអីមកពីនាងហ្នឹងមិនស្អាតថាអត់ទេមកពីគាត់ហ្នឹងគ្មានសំណាងវាអត់សំណាងណាអត់សំណាងទទួលបាននារីល្អអញ្ចឹងដល់បាត់បង់មនុស្សយើងទៅបាត់បង់ទៅបាន អានៅចិត្តខ្លួនធ្វើកិច្ចការងារជួយគ្នាបំរើព្រឹកល្ងាចហ្នឹងវាជ្រេញមើលទៅវាមិនល្អមិនស្អាតដូចនារី ខាងក្រៅគេចេះយកចិត្តយកថ្លើមដល់ថ្ងៃក្រោយធ្លាក់ខ្លួនឈឺក្រឹបទៅនារីស្អាតស្អាតនៅខាងក្រៅហ្នឹងមានបានគិតអីណាអត់ផងបានដេកសំណោះប្រពន្ធអញការនឹកមួយគ្នាមនុស្សយ៉ាងចឹងដល់ពេលដល់ពេលអាទាំងហើមចុងក្រោយបានមកចេះស្ដាយក្រោយ ដូចព្រះបរមពោធិសត្វការកើតជាតវៅបដៅតវៅមួយទៀតនឹងកាយវានៅមានរិទ្ធអមានយុះមានអកម្លាំងមានអីហ្នឹងតវៅញីញីចោមរោមអូសំបាយគេហើយតវៅព្រមពោធិសត្វហ្នឹងស្ដីថាឲ្យ តវ៉ៅមួយទៀតនឹងសវឹងហើយថាតវ៉ៅរបស់ពពោរិស័តតវ៉ៅពោរិស័តហ្នឹងថាឆោតអត់ព្រមសុបាយអត់ព្រមអីមានស្រីស្រីនៅចិត្តដល់ពេលធ្លាក់ខ្លួនឈឺទៅតវ៉ៅញីញីដែលជាបរិវាររបស់តវ៉ៅមួយទៀតហ្នឹងមកញ៉េះញោះមួយពពោរិស័តពោរិស័តស្ដីឲ្យក៏រត់អស់ទៅហើយតវ៉ៅ ដែលមិត្តភ័ក្ដិធ្លាក់ខ្លួនឈឺមានតវ៉ៅញីហ្នឹងមើលណាអត់ទង្វងទង្វងហ្នឹងរត់ចោលអស់បានតវ៉ៅពោធិសត្វហ្នឹងនិយាយរំលឹកទៅនឹកឃើញមនុស្សយើងតលតាតលបាត់បង់បានចេះនឹកស្ដាយប៉ុន្តែស្ដាយហ្នឹងវាហួសពេលហួសពេលដោយដៃយើងអញ្ចឹងណារាល់ថ្ងៃយើងមិនដឹងថាដៃយើងមានតម្លៃប៉ុណ្ណាទេដៃយើងទោះបីដៃនឹងវាចបន្តិចក៏ដោយ កញ្ចក់ហ្នឹងវាអត់ស្អាតក៏ដោយកញ្ចក់ហ្នឹងវារួញវារឿអីតិចតួចមនុស្សខ្លាំងអន់នឹងដៃអញអត់ស្អាតហ្នឹងកញ្ចក់វាអត់ស្អាតអីអន់ចិត្តតែមើលវាហ្នឹងប៉ុន្តែពេលដាច់ដៃផឹងអូពិបាកណាស់តាំងដាច់ដៃមកប៉ុន្តែវានៅនឹងវាជួយយើងសពគ្រប់យើងយើងនឹកវាមិនឃើញនឹកវាមិនឃើញអញ្ចឹងបានថាចេះចោះ ដូចថ្មឲ្យពាក្យមួយសនុក សនុកយកទៅគិតគិតឲ្យគិតទៀតកុំកុំភ្លេចពាក្យថ្មមួយនឹងថាយើងមិនមែនទៅបន់ឲ្យគេបោះយើងចោលទេណាក៏ប៉ុន្តែត្រូវរំលឹកខ្លួនឯងថាណាណាក៏មានថ្ងៃបោះយើងចោលដែរបើថ្ងៃហ្នឹងក៏ថ្ងៃក្រោយបើថានៅរស់មិនតាន់បោះយើងចោលយើងងាប់ទៅគេបោះចោលមិនដែរគង់តែគេបោះយើងចោលបើមិនបោះពេលរស់ក៏បោះពេលងាប់ដែរអញ្ចឹងណាណាក៏ដោយណាណាក៏ដោយឲ្យតែមិនខ្លួនយើង បើទោះជាគេមិនបោះយើងពេលរស់ហ្នឹងក៏គង់តែចាស់ទៅគេបោះចោលដែរអាខ្មោចយើងនឹងគ្មានទុកអីទេមែនទេណាគង់តែគេបោះចោលដែរបាទក្តៅដោះអាវមួយចេញចឹងមួយទីព្រោះអូនដោះហើយអូនប្រាក់មួយទៀតអូខេហ្នឹងហើយកុំភ្លេចស្រឡាញ់ចោះរាប់អានចោះធ្វើប្រយោជន៍ដល់គ្នាចោះ តែកុំសង្ឃឹមពេកកុំសង្ឃឹមអារឿងស្មោះត្រង់អារឿងគេត្រូវតែស្រឡាញ់យើងរហូតគេត្រូវតែស្មោះនឹងយើងរហូតគេឲ្យប៉ុណ្ណាយើងយកប៉ុណ្ណឹងទៅវាមិនងាយសូវខូចចិត្តអីខ្លាំងទេប៉ុន្តែបើថាយើងយើងចេះតែសង្ឃឹមអាការស្មោះអាការអីពីគេហ្នឹងថ្ងៃណាអាចិត្តស្មោះហ្នឹងបាក់បាត់ទៅរឿងថ្មីវាមកដល់អាចិត្តហ្នឹងវាបាត់ទៅ យើង ខូចចិត្តបដ ாய் ព្រះបរមគ្រូព្រះអង្គ ត្រាស់ដាស់តឿនហើយដាស់តឿនទៀតដាស់តឿនហើយដាស់តឿនទៀតថាមនាលភិក្ខុទាំងឡាយសង្ខារធរទាំងឡាយមិនទៀងពាក្យថាមិនទៀងនោះរាប់ទាំងអស់អាចិត្តស្មោះនឹងក៏អត់ទៀងដែរព្រោះចិត្តស្មោះនេះជាស្អីជា សង្ខារធរដែរកុសលក៏សង្ខារធរអកុសលជាសង្ខារធរដែរឃើញទេវាទល់តែជាធម្មជាតិមិនមាន បច្ច័យឲ្យកើតទៅមិនមែនជាសង្ខារធរ ទលនពៀនតួនពៀនបានមិនមែនសង្ខារធរហើយចិត្តស្មោះហ្នឹងស្អីគេតួសង្ខារដែរវាស្មោះទៅកើតវាទល់តែជួបរឿងដែលវាពេញចិត្តដែរណាឧទាហរណ៍ថាឥឡូវយើងស្មោះជាមួយសង្សារយើងយើងស្មោះណាខំធ្វើយើងមិនដែលក្បត់អីទេប៉ុន្តែដោយសារអីវាមានបច្ច័យរបស់វាដោយសារសង្សារយើងនោះស្មោះមួយយើងដែរនោះវាមានហេតុគួរឲ្យស្មោះជាមួយដែរណាឬក៏យូរយូរគេបង្ើយកតើយគេតោះតើយអីចឹងចឹងចឹងចឹងចឹងអាស្មោះហ្នឹងវាកាន់តែថយទៅថយទៅដូចតែគ្នាហ្នឹង វាមានអីទេប្រាប់នេះទៅនោះប្រាប់នោះមកនេះពឹងមិនបានពឹងបន្តិចមិនបានគាត់ណាឈឺពឹងកោះខ្យល់បន្តិចមិនបានយូរយូរវាបោកឡំបោកបោកបោកបោកបោកបោកស្មោះអីទៀតបើម្នាក់នោះគេល្អជាងវាទៅជាចុងអញ្ចឹងបានជារឿងដែលវាមិនខូចចិត្តហ្នឹងពុទ្ធបរម គ្រូព្រះអង្គឲ្យយើងធ្វើសង្ឃហធัวដល់គ្នាកុំសង្ឃឹម កុំសង្ឃឹមអាអាសេចក្តីសុខពីគេគឺគឺរៀនរៀនផ្ដល់សេចក្តីសុខឲ្យគេ នោះទៅបានសេចក្តីសុខខ្លួនឯងចឹងណាអ្នកទាំងអស់គ្នាជីវិតជាដៃគូក៏ដោយជីវិតជីវិតជាមិត្តភ័ក្តិក៏ដោយអ្នកទៅធ្វើការកន្លែងណាក៏ដោយសូម្បីអ្នកទៅធ្វើការនៅក្នុងក្រុមហ៊ុនណានីមួយក៏ដោយបើអ្នកមានបំណងនាំសេចក្តីចម្រើនដល់កន្លែងអ្នកធ្វើការថ្ងៃណាមួយស្រាប់ គេប្រឈប់ការងាររបស់អ្នកអ្នកអត់ខូចចិត្តទេ ព្រោះអ្នកបានទៅធ្វើប្រយោជន៍ឲ្យគេវាអត់មានអារម្មណ៍ថាយើងបាត់អីយើងនាំសេចក្តីចម្រើនឲ្យគេអញ្ចឹងបើគេឈប់ត្រូវការនៅនឹងខាតខាតមនុស្សល្អមនុស្សល្អមួយមួយមួយរយណាណាអានេះអាត្មាមិនមែនចេះតែនិយាយទេណាអ្នកស្ដាប់ទាំងឡាយអាត្មាដើរជីវិតអាត្មាពិសោធន៍អញ្ចឹងទៅធ្វើកន្លែងណាអាត្មាមិនបានទៅ សង្គមខាងក្រៅជាមួយញាតិញោមបងប្អូនគ្រប់គ្នាទេប៉ុន្តែអាត្មានៅក្នុងអឺ សង្គមនេះក៏អាត្មារស់នៅ មួយក្រុមមនុស្សដែរតែនៅ ក្រុមណាអាត្មាគិតថាតើអញត្រូវធ្វើអីសម្រាប់គេហ្នឹងហើយហើយនៅពេលណាដែលដែលនៅក្នុងក្រុមហ្នឹងគេថាគេអត់បានទទួលសេចក្តីសុខពីយើងយើងនៅ រំខានគេវិញអាត្មាមិនដែលបានរង ចាំរហូតដល់គេដេញចេញមកថាអត់ទេហ្មងតែទៅអឺអញបើមិនបានផ្ដល់សេចក្តីសុខឲ្យគេកើតហ្នឹងនៅធ្វើអីនៅហ្នឹងមិនមែនចេញទៅហ្នឹងមិនមែនអន់ចិត្តទេមិនមែនទេមានន័យថា អញដូចឥតប្រយោជន៍អីសោះនេះនៅតែនឹងទៅអត់ប្រយោជន៍អីសោះបើបានផ្ដល់ប្រយោជន៍ឲ្យគេសោះចាំនៅហើយបើថាដូចមិនបានផ្ដល់ប្រយោជន៍អីឲ្យគេទេដឹងនៅធ្វើអីនេះវាគិតអញ្ចឹងដល់គិតអញ្ចឹងពេលយើងចេញទៅអត់ស្ដាយទេអត់មានស្ដាយអត់មានខូចចិត្តអត់មានអីទាំងអស់ណាអត់មានអត់មានបើយើងនៅហ្នឹងក៏យើងអត់ទៅដដើមអីមួយគេណាអត់ដដើមដល់តែយើងអត់ដដើមមួយគេគេអត់ខ្លាចបាត់អី ហ្នឹងហើយចឹងបើអ្នកខ្លះចេះមើលមកស្មាថ្មដឹងតណែងប៉ុណ្ណាទេហងៃសរុបមកអត់មានអាលីងអត់មានតណែងអីលីងហងៃអត់ពូមានអ្នកខ្លះគាត់និយាយថ្មវាមិនដែលដឹងដែរស្មានតែគេថាថ្មតំណែងស្អីតាមមកគាត់អ្នកខាងរោលោកមិនសឹកទេតែសឹកទៅបាត់តំណែងអស់ហើយអាបានថ្មថាអាថ្មតំណែងស្អីអត់មានអីប៉ុណ្ណា ហ្នឹងឥឡូវខ្លាចបាត់អីគេបើយើងអត់មានស្រាប់អីហ្នឹងវាអត់មានណាដល់អត់មានអីនឹងខ្លាចបាត់អីយើងនៅតាណាយើងចង់តែផ្ដល់ប្រយោជន៍យើងឲ្យគេហ្នឹងហើយបើអ្នកនៅមួយយើងហ្នឹងមិនឃើញថានឹងជាប្រយោជន៍ដែលត្រូវបានទេយើងទៅផ្ដល់ឲ្យអ្នកផ្សេងទៀតទៅມັນខ្វះមនុស្សដែលត្រូវការយើង អញ្ចឹងនៅកន្លែងហ្នឹងក៏យើងចង់តែផ្ដល់ឲ្យគេអាទៅកន្លែងផ្សេងក៏យើងចង់តែផ្ដល់ឲ្យកន្លែងគេទៀតអញ្ចឹងចេះខកចិត្តណាថាចេះខកចិត្តទេអានោះព្រោះជាជីវិតអ្នកផ្ដល់ឲ្យគេតាអត់មានជាជីវិតទៀមទាពីគេហ្នឹងអាជីវិតខូចចិត្តគឺជីវិតទៀមទាជីវិតផ្ដល់ឲ្យមិនចេះទៀមមិនចេះខកចិត្តទេមានបាត់អីផង ចឹងសរុបមកវិញថាអ្នកដតីមានសិទ្ធស្រឡាញ់យើងឃើញទេយើងជាចង់ឲ្យគេស្រឡាញ់យើងប៉ុន្តែពីរហ្នឹងស្រឡាញ់ស្អប់គូរបស់វាគូរបស់វាកំភ្លេចអាហ្នឹងស្រឡាញ់ស្អប់ស្មោះក្បត់ស្រឡាញ់ស្អប់កបទាស់មកគូមកគូធោដែលជាសង្ខារធោនេះមកមកគូមកគូរបស់វារហូតដែលលឺចាស់និយាយស្អប់ប៉ុណ្ណាអាស្រឡាញ់ប៉ុណ្ណាស្អប់ប៉ុណ្ណឹងមនុស្សស្អប់គ្នាខ្លាំងគឺអាស្រឡាញ់គ្នាខ្លាំងហ្នឹង ដល់វាមិនដូចចិត្តដល់មិនដូចចិត្តទៅខំអូមកជីវិតហ្នឹងមិនបាច់ភ្លេចកើតទេអញខំតែទុកចិត្តអញខំតែអីអីចឹងទៅមិនលើកមកឲ្យខឹងស្អប់បើត្រឹមតែទុកចិត្តក៏វាមិនខូចចិត្តអីម៉ែវាណាស់តែយើងចង់បានអីលើសពីការទុកចិត្តនឹងទៅទៀតហើយថ្មជួបច្រើនជួបច្រើនជាមិត្តភ័ក្ដិបែកគ្នាក៏ដោយក៏រៀបរាប់ឲ្យខ្ញុំខំណាខំជួយវាតាំងពីបាតដៃទៅទេ ឥឡូវវាបានមានហើយវាអីចេះចោះអញ្ចឹងយើងជាមនុស្សល្អបានអពៈកដាលទេ បានតែមកកណាត់ពេលដែលចង់ជួយគេហ្នឹងល្អវាអត់ចប់ល្អអត់ចប់ចុងចប់ដើមបើល្អចប់ចុងចប់ដើមអត់កើតទុកដោយសាររឿងហ្នឹងទេឥឡូវយើងពេលយើងជួយគេបនបានតាណាបនសេចក្តីល្អហ្នឹងបានតាណាមិនមែនបានលើ អ្នកជួយអ្នកដែលត្រូវសង្គ្រោះទេណា តួបុណ្យតួកុសលកើតនៅក្នុងចិត្តរបស់យើងណាអត់មានបានទៅលើអ្នកដែលយើងសង្គ្រោះនឹងទេ នៅនោះបានតលុយបានតកៈទេបានតែកំអែលចាស់ទេស៊ីប៉ុនចាស់ទេហ្នឹងគ្មានប៉ុនស្អីទេគ្មាន បានប៉ុនស្អីទេ តែតួប៉ុនដែលអ្នកបាត់បាត់បាត់ឆាត់ទេងទេងឆាត់ឆាត់បាត់ ហ្នឹងឥឡូវវារៀនវិភាគជាមួយអាត្មាមើលនៅពេលយើងជួយគេ យើងឲ្យលុយគេឥឡូវឥឡូវយើងនេះថ្ងៃ30នេះគេរៃលុយធ្វើ contact បុផាអឺកម្មាអង្គរអាត្មាច្រឡំតែគ្នាពេកនៅរាជវត្តរាជបូរក្នុងសៀមរាប យើងយកលុយ10000រៀលទៅចូលយើងថាទៅជួយក្មេង តើនរណាអ្នកកំពុងធ្វើបុណ្យនរណាអ្នកកំពុងកើតកុសលកណាអ្នកកំពុងតែបំពេញបញ្ញានិធិកំណប់បុណ្យនរណាកំពុងបំពេញនរណាកំពុងបំពេញឃ្លាំងកំណប់ទ្របនោះគឺបុណ្យគឺយើងអ្នកធ្វើតានៅក្នុងឃ្លាំងចិត្តរបស់យើងហ្នឹងក្មេងនោះគ្នាមាន បានប៉ុនអីគ្នាស៊ីកំអែលចាស់ហ្នឹងអត់មានបានអីទេបាទមិនចឹងចាណោម ម៉េចទៅម្នាក់ឯងបានអត់នោះក្បែរព្រៃនោះបន្តិចទៅហ្នឹងហើយប៊ីប៊ីកូនវត្តជើងតូចអត់មានប្រគន់នៅនេះតែមុំទៅដល់វត្តថ្ងៃមុនហ្នឹងកូនដាក់ណកខោអឺ ហ្នឹងហើយកន្លែងហ្នឹងមនុស្សខូចចិត្តសម្រាប់ខ្លួនអីច្រើនមិនថ្មចង់សកត់បន្តិចទៀតថាបើគេបោះចោលយើងកុំបោះខ្លួនយើងចោលអូខេណាណាក៏មានសិទ្ធិបោះយើងចោលឲ្យតែអ្នកដតីបើគេមិនបោះពេលយើង នៅរស់ក៏គង់តែងាប់ តែស្លាប់ទៅ គេត្រូវតែយកទៅចោលហ្នឹងហើយអញ្ចឹងរៀន being yourself រៀនរស់ជាខ្លួនឯងហើយរៀនសាងប្រយោជន៍ឲ្យអ្នកដទៃជីវិតអ្នកមិនសូវចេះកត់ទុកគឺមនុស្សសាងប្រយោជន៍ឲ្យគេសង្គមថាអញបានអីទេគឺថាអញត្រូវធ្វើអីដើម្បីអ្នកមនុស្សបែបហ្នឹងអត់ងាយចេះកត់ទុកទេ ចឹងអជាប្តីតើអញត្រូវធ្វើអីដើម្បីប្រពន្ធអញធ្វើអីជាប្រពន្ធតើអញទូនាទីជាប្រពន្ធនេះត្រូវធ្វើអីដើម្បីប្តីធ្វើដើម្បីគ្រួសារទូនាទីយកមកអនុវត្តអត់មានយកទូនាទីអញជាប្រពន្ធត្រូវគិតអញអាហ្នឹងឆាប់យំឆាប់កើតទុកឯកាលណាថា បើយើងដាក់ថាអញជាប្រពន្ធត្រូវធ្វើអីដើម្បីប្តីដើម្បីគ្រួសារណាយើងរឹងមាំព្រោះយើងដឹងថាយើងត្រូវធ្វើអីតែបើយើងទៅនៅក្នុងសហគមន៍ហ្នឹងនៅក្នុងលក្ខណៈគ្រួសារក៏ដោយថាអញជាប្រពន្ធត្រូវគិតអញចុះបើគេងាប់បាត់ទៅយើងឲ្យតែគេគិតយើងរហូតឥឡូវបើគាត់មិនក្បត់ក៏ដោយគាត់ស្លាប់បាត់ទៅមិនអស់សង្ឃឹមអ្នកខ្លះយំបោកខ្លួនបោកប្រាហ្នឹងដើម្បីអីព្រោះវាអត់ដែររៀនដើម្បីខ្លួនឯងវាអត់ដែររស់រស់ជាខ្លួនឯងហ្នឹងហើយកុំ កុំថាឡើយទល់តែប្តីអាក្រក់ប្តីល្អហ្នឹងក៏គុកកើតទុកដែរមនុស្សតែសង្ឃឹមសេចក្តីសុខពីគេកុំថាឡើយទល់តែជួបដៃគូអាក្រក់ដៃគូមិនល្អអាដៃគូល្អហ្នឹងក៏កើតទុកដែរពីព្រោះអីសង្ឃឹមគេពេកឹមពេលគេពេកភ្លេចអភិវឌ្ឍខ្លួនឯងភ្លេចធ្វើតួនាទីខ្លួនឯងឃើញណាដល់ភ្លេចធ្វើនាទី ខ្លួនឯងមនុស្សល្អហ្នឹងមិនបាច់តែគាត់ក្បត់យើងទេគាត់ល្អពេកហ្នឹងត្រូវគ្រោះថ្នាក់ស្លាប់ តើកើតទុកកើតទុកប្តីអញល្អណាបោបាច់បោបាច់ទៅរឿងប្តីល្អហ្នឹងមានពីររឿងអ្នកបោបាច់ហ្នឹងមួយរឿងប្តីអាក្រក់បាច់មួយទៀតប្តីល្អក៏បោបាច់សរុបមកកើតទុកដូចគ្នាពួកអីចង់បានសេចក្តីសុខពីគេពេកហ្នឹងហើយអញ្ចឹងបាននៅក្នុងមង្គលសង្កហធរសង្កហមានសង្គ្រោះមានតួនាទីដែលយើងត្រូវធ្វើ បញ្ហារបស់ អ្នក ជាបញ្ហារបស់ខ្ញុំគឺយើង សូមមាន ចំណែកក្នុងការលំបាកជាមួយមនុស្សចឹងចឹងងាយចេះកើតទុកទេព្រោះមនុស្សត្រៀមខ្លួនតែជួយរហូតហើយអានេះដូចយើងយើងដៃយើងត្រួយអឺទ្រគេអញ្ចឹងណាទ្ររបស់អីមួយអញ្ចឹងនៅពេលបាត់របស់ហ្នឹងដៃស្រាលតាពូលែងបានទ្រចុះបើយើងតោងគេ អាមេឃឈើនឹងបាក់វាមិនសកត់យើងងាប់អីតែយើងតោងតែយើងប្រយុងគេឲ្យនៅឲ្យតោងវាមិនអីទេតែគេប្រអឺឬក៏គេមិនប្រឡែងទៅវាបាក់មកសកត់យើងចុះបើយើងទ្រទៅវិញណាបើយើងទ្រទៅវិញយើងជួយទៅវិញនៅពេលដែលគេដាក់យើងស្រាល គេលែងមានវត្តមាននៅកន្លែងហ្នឹងទៀតយើងស្រាលយើងអ្នកត្រយើងមានអ្នកផងណាឃើញទេអាហ្នឹងចឹងចឹងគេទៅហ្នឹងសរុបមកវិញថាមិនមែនចាំបាច់យើងអាក្រក់ទេយើងល្អក៏គេត្រូវទៅនៅទៅចឹងមនុស្សដែលគេស្អប់នេះមិនមែនចាំបាច់ដល់មនុស្សអាក្រក់ទេមនុស្សល្អត្រូវស្អប់ស្អប់ហើយ ណ្ឌិតធ្វើល្អឲ្យប្រពុតហៅបណ្ឌិតថានឹងខ្លះបណ្ឌិតមានអាសប្បុរសទេដែលចេះស្រឡាញ់ហ៎បើចិត្តមនុស្សមិនមានធាតសប្បុរសក្នុងនឹងមិនចេះស្រឡាញ់បណ្ឌិតទេអញ្ចឹងមានអីទៀតហ្នឹងហើយអញ្ចឹង អឺថ្មគិតថាយល់ហើយប៉ុណ្្នឹងណាបើគេបោះយើងចោល យើងក៏បោះខ្លួនឯងចោលអានោះដូចសម្រាមអញ្ចឹងគេចាត់ទុកយើងសម្រាម គេបោះយើងចោល ទេបើយើងយល់ថាទេអញមិនមែនសម្រាមណាអញ្ចឹងបើយើងយល់ថាអញមិនមែនសម្រាមយើងអត់ទៅនៅក្នុងធុងសម្រាមទេយើងទុកដាក់ខ្លួនយើងឲ្យស្រួលក្នុងផ្ទះដល់គេថាឯងសម្រាមអញបោះចោលស្រាប់តែអឺអញសម្រាមមែនអើតែនៅក្នុងធុងសម្រាមមិនអាចជួយបាន Ha ha ha. ណាដូចរឿងថ្មលើកមុនហ្នឹងមិញនាងទំពួរអញ្ចឹងប្តីរត់ចោលបើនាងគិតអូយកណ្ដោយកណ្ដែងណាមិនក៏អញល្អប៉ុណ្ណឹងហើយមិនក៏ប្តីអញធ្វើបាបអញអញ្ចឹងឃើញកត់ទុកហ៎កត់ទុកប៉ិនដល់នាងអត់ដឹងដែរដឹងថាប្តីហ្នឹងវាអត់សំណាងនឹងបានអញនាងដឹងអញ្ចឹងបានមួយថ្ងៃផងជួបស្ដាច់បាត់អញ្ចឹងអាគ្រោះហ្នឹងវាខ្លាយជាលៀបវិញហ៎ កុំតែប្តីនឹងប្រឡែងរត់ចោលកុំអីមិនបានមិនបានមកជួបស្ដាច់ទេចាំមិនពាក្យសាមញ្ញថារាល់ពេលដែលចប់អ្វីមួយតែងជាជាពេលចាប់ផ្ដើមនៃអ្វីមួយទៀតហើយណាដោយបដិសន្ធិនឹងអាចមានថ្មីទៀតតើងាប់សិនអញ្ចឹងតែងាប់មានបដិសន្ធិហើយវាលេងតែនិព្វានហ្មងអញ្ចឹងកុំភ័យពេកជីវិតនេះកើតមកមានអណានសណ្ដោងគ្នាកើតមកមកម្នាក់ម្នាក់ឯងហ្នឹង រស់តន្តិចទៀតណាយើងអាចរស់តន្តិចទៀតផុតពីអកលៈទេសៈនឹងតន្តិចទៀតជួបរឿងថ្មីល្អមួយទៀតហ្នឹងហើយអង់គ្លេសថា it's not the end of the world វាមិនមែនជាទីបញ្ចប់នៃពិភពលោកគ្រាន់តែជួបរឿងមួយប៉ុណ្ណឹងទេមែនទេ Mm-hmm.